ននេះនេះយ៉ាងម៉េចណាកូនភេទប្រាប់ម៉ែនេះខ្ញុំមានកូន7ខែម៉ែហើយគាត់គឺជាប្តីរបស់ខ្ញុំគាត់ឈ្មោះភីលីតើម៉ែកុំអាសូរច្រើនអីទៅក្នុងសិនចាំកូននិយាយប្រាប់កូននេះឈប់សិនណាកូន ហើយនេះកូនឯងទៅបាត់រាប់ខែត្រឡប់មកវិញកំពុះធំអញ្ចឹងអីពីកូនឯងមានអនុត្តចិត្តម៉ែទេហាកូននេះកូនឯងសងគុណម៉ែបែបហ្នឹងអីនេះនេះកូនឯងចង់ឲ្យឃើញ ឃើញម៉ែស្លាប់ឆាប់ឆាប់នឹងមែនទេហ៎នេះកូនមួយទៅបាត់ស្លាប់មកវិញកំពស់ធំហើយមួយទៀតនេះទៅបាត់ក៏មិនដឹង ថាដំណឹងយ៉ាងម៉េចយ៉ាងម៉ានោះទេណាណែដើរលឿនមកវិញចាំមានគេមកអត់តន់ឃើញសុខស្រួលបាទចាប់មែននេះវិញហេទីតែមួយណែនេះតែមួយណែ មានទ្វារដៃដាក់គាត់ណាប្រចាំតែគេមកឃើញងាប់ហើយវើយអាចចង្រៃយកនេះវើយមាត់ហើយស៊ីមើស៊ីបោកមែតែអញឃើញតែនេះមានរបស់ច្រើនវើយហើយណាមួយមិនចាំតែការមើលទេវើយណែណា អញ្ចឹងដាក់ស្រាលបានទេតោះតែរៀងធ្ងន់ដៃតិចឯងទៅកាត់បើមិនអញ្ចឹងតែភ្ញៀវបាយនេះពុកព្រៀងប៉ុណ្ណឹងដែរមានតអនអីអ្នកណាថាសនិនចេះធ្វើការចាំតែយកលុយម៉ែឲ្យចាយឥឡូវលុយចាយពេញដៃចង់ទិញអីក៏បានឲ្យតែចង់បានប៉ុណ្ណឹងបានហើយភ្ញៀវឃើញដឹងតែបាក់ស្រុកតម្ដងមកតាមផ្លូវណាក៏មួយពីរដងដៃសនិន សេនីតហើយសេនីតហេតុអីក៏ស្អាតនេះស្អាតយ៉ាងនេះហានេះចាយមើលឡើងផ្លឹកតែម្ដងណាអូយណែចាយមិននឹកស្មានថាឯងណាអភិវឌ្ឍខ្លួនលឿនដល់ថ្នាក់នេះសោះនេះណាចូលធ្វើការណាមិនបានប្រហែលថ្ងៃផងនេះនេះនិយាយថាភ្នៀវចូលមកហាងចែនិយាយពីភ្លុកទឹកភ្លុកដីនេះនេះជោគជ័យហាងចែខ្លាំងណាស់ហើយក៏ជោគជ័យខ្លួនឯងដែរដឹងស្អីទៅចែអូតើសារខ្ញុំឡើងខ្ញុំទទួលយកមិនអស់ហើយនេះ នេះក៏មកពិចារដែរចៃជាអ្នកបណ្ដោះបណ្ដាខ្ញុំទៅខ្ញុំមានលុយចាយពេញដៃបែបនេះអើនិយាយចឹងតែយប់នេះគិតយកប្រហែលអ្នកដែរហាអូយចៃសួយអញ្ចឹងឯងញើមកហាងមកសានតាចៃគេមិនមករយផ្សេងណាអើចៃគាត់ទៅសួរលេងតាអញ្ចឹងខំប្រឹងធ្វើការណាចៃទៅមុខហាងឡេតចាស់ចៃ ពើមបងត្រូវការម៉ាស្សាមែនទេណៃតមកថ្មីហ៎ចាខ្ញុំទៅតមកថ្មីមកប្រទេសតែម្ដងនេះចាយទៅប្រាប់បងប្រហែលថ្ងៃមុនឥឡូវបងពិតជាមានសំណាងមែន បានមកជួបអូនមុនគេហើយចុះបបងចង់ឲ្យអូនមកសាយបងតើអូនគិតមិនដែរមានគិតមិនតម្លៃទីផ្សារប៉ុណ្ណាគឺយកប៉ុណ្្នឹងឯងតែបបងចង់ឲ្យអូនលើសពីអ្នកម៉ាសាបានអត់ខ្ញុំមិនហ៊ានទទួលទេខ្ញុំជាស្រីមេម៉ាយធ្លាប់ការប្តីម្ដងឯងហើយ នេះបងមកគិតដាក់ខ្ញុំងាយងាយមិនកើតតាមពិតទៅបងមិនចង់បានអូនធ្វើជាស្រីកម្ដរនោះទេបងក៏មានការងារមួយដែរហើយបងក៏ចង់បាននារីម្នាក់មករស់នៅជាមួយបងទៀតផងតែនេះយើងទៅទៅជួបគ្នាម្ដងណាច្រើនដងហើយតាចាក៏ផ្ញើរូបរបស់បងមើលប្រហែលដងហើយ បងតាហ៊ាននិយាយគឺហ៊ានស្រឡាញ់ពិតមែនហើយបងអត់គិតថាចង់បានអូនយកមកលេងសើចនេះទេបើសិនជាអូនព្រមស្រឡាញ់ហើយមកនៅជាមួយបងបងមិនឲ្យអូនមកធ្វើការ នៅនឹងនោះទេនេះមិនក៏លែបងខ្លាំងម៉េចត្រូវគឺមកពីបងស្រឡាញ់អូននោះអីហើយចុះឥឡូវតើម៉ាសាយបងបាននៅ អេទេម៉េចគ្នាមានរឿងសំខាន់ចង់និយាយមួយ ហើយឯងមានរឿងស្អីហ៎ចង់និយាយក៏និយាយមកហើយមិនខែអបាននៅពេញហ្នឹងឯងតែតកែមកបានស្ដីឲ្យជាមិនខានហើយឯងនិយាយលឺលឺម្លេះណាមានអ្នកណាទៅដឹងបើមើលទៅកាន់ក្នុងហ្នឹងទៅជឿក្បាលទៅអីគ្នាមកធ្វើការកន្លែងនេះជាង4ខែហើយ បើយើងមិនគិតគូរពីអនាគតទេច្បាស់ចំខានហើយហើយចង់និយាយស្អីយើងស្ដាប់ឯងមិនយល់ទេពុយគឺយើងនិយាយពីប្រាក់ខែហ្នឹងប្រាក់ខែបើមួយខែមួយខែចាយមួយគ្រាន់បើយើងមិនគិតគូរទេវាចប់ហើយហើយចង់ធ្វើយ៉ាងម៉េចគ្នាមានវិធីមួយវិធីស្អីដែរអាចរកលុយចាយដល់ខ្លួនឯងដោយមិនបាក់ ការងារងាយងាយហើយគ្មានអ្នកដឹងទៀតចុំការងារស្អីទៅវិញបើរងថ្ងៃហ្នឹងក្រៃយើងលើវ៉ាន់នេះគេទេហើយបើឲ្យទៅធ្វើការគេទៀតមិនបានទេអាល្ងើអាល្ងើឯងគិតមើលយប់ឡើងឯងទៅនេត្រត់អឺឯងធ្វើការបានតាវារបាយកែងចង់បានលុយក្តៅលេងចាក់បាល់លេអាប៉ោងគ្នាធានា ថាលុយនោះនឹងបានមកយើងទាំងអស់គ្នាប៉ុន្មានឲ្យតែសាតាមគ្នាមែនទេចឹងតោះឆាប់លើបានចឹងតោះ មួយបងនៅរឿងអីហ្នឹងរឿងដែលបងឲ្យអូនឈប់ធ្វើការនៅហាងម៉ាសាហ្នឹងឯងអូមកអូនគិតថាមិនកើតទេព្រោះបើសិនជាអូនឈប់ធ្វើការពីកន្លែងហ្នឹងដូចជាបោះឆ្នោតមកកន្លែងចោលអញ្ចឹងភ្ញៀវនៅក្នុងហាងហ្នឹងគាត់ជាចាំបងស្លាប់ហើយអញ្ចឹងបងសួរណៃមួយបងថ្ងៃណៃឆ្លាញ់បងឆ្លាញ់ បើមិនស្រឡាញ់ស្មានតែអូនបកលខ្លួនប្រាណឲ្យបងមែនប៉ុណ្ណឹងឯនៅសួរទៀនបងសួរគ្រាន់តែចង់បញ្ជាក់ខ្លាចអូនឯងបោកបងជាកូនប្រាហើយបានខ្លួនប្រានបងហើយបោះបងបងចោលទៅបងមិនចាប់ហើយមើលគេនិយាយគ្មានស្រីណាដែលនៅសុកសុកមកស្រឡាញ់មនុស្សផងម្នាក់ហើយនៅសុកសុកមិនដេកជាមួយគេងាយៗអញ្ចឹងទេ ក្តីស្រឡាញ់មួយដែលមិនលាក់ទៅក្រលេខ3លូតលាស់ដោយភាពរីករាយស្មានជីវិនរស់រវើងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន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 ជោគជ័យរាល់ថ្ងៃជាមួយ Milo Sting ជីវិតប្រកបដោយភាពស្វាហាប់ក្តីស្រឡាញ់មួយដែលមិននេះអូនសុខចិត្តអភិប្ម៉ែអូនណាព្រោះខ្លាចគាត់ខឹងអញ្ចឹងបើម៉ែអូនដឹងតើគាត់គិតមិនអីមានមិនគាត់ស្ដីឲ្យនឹងឯងចាស់ចាស់តែប៉ុណ្្នឹងឯងហើយអូនក៏មានទំនួលខុសត្រូវលើខ្លួនឯងដែរ អូនចង់សុំលុយពីបងចៃទេព្រោះអូនក៏អាចហៅលុយចៃបានតែខ្លួនឯងដែរអញ្ចឹងហើយ បានបងចង់ឲ្យឯងបោះបង់កន្លែងការងារនឹងចោលទៅចាំបងរ៉ាប់រងចំណាយអស់មួយជីវិត ការងារប៉ុណ្ណឹងលុយបងឲ្យច្រើនជាងនឹងផងបងឯងស្ដាប់បងបងឯងឈប់តាមបង ក្នុងមួយថ្ងៃបងអនឯងចាយ20ម៉ឺនហើយនៅ ប្រាក់ប្រចាំខែទៀត ចូលមកនេះបងយលេងមែនបងឯងមើលមកបងមកគាត់ថាបងនិយាយលេងឬនិយាយមែនកែមកនឹងខំដេញដល់ដល់លើអត់ហើយចាំតែបងអត់អី រីនិកលន្ធីទៅដល់ណាហើយទេធ្វើការអីក៏មិនដឹងកូនម៉ែកូនម៉ែសុំតែកូនកុំធ្វើខុសទៅបានហើយអសូរដល់ទ្រុំម៉ែផងណាកូនម្ដាយសុំកូនកុំឲ្យម៉ែពិបាកចិត្តច្រើនជាងនេះអីសូមបីតែតេតើមួយម៉ែបន្តិចក៏អត់សុខទុក្ខយ៉ាងណាក៏មិនដឹងឈឺឬជាក៏មិនដឹងដែរ នីតកូននីតហើយកូនឯងទៅណាបាត់យូរមែនអាកូនហើយធ្វើការអីខ្លះអូយកូនម៉ែម៉ែនេះខ្ញុំមកលេងម៉ែហើយម៉ានខែនេះម៉ែសុខសប្បាយអត់ម៉ែម៉ែមិនសូវសុខទេណាកូន អូយកូននីតម៉ែទៅកូនណាកូនហើយកូនឯងអត់អីទេកូនឯង ម៉ែនេះខ្ញុំមានកូន7ខែម៉ែហើយគាត់គឺជាប្តីរបស់ខ្ញុំគាត់ឈ្មោះភីលីតើម៉ែកុំអាសូរច្រើនអីទៅក្នុងសិនចាំកូននិយាយប្រាប់កូននេះឈប់សិនណាកូនហើយនេះកូនឯងទៅបាត់រាប់ខែត្រឡប់មកវិញក៏ពោះធំអញ្ចឹងអីពីកូនឯងមានអាណិតចិត្តម៉ែទេហ่าកូននេះកូនឯងសងគុណម៉ែបែបហ្នឹងអីនេះនេះកូនឯងចង់ឲ្យឃើញឃើញម៉ែស្លាប់ឆាប់ឆាប់ហ្នឹងមែនទេហ่าនេះកូនមួយ ទៅបាត់ត្រឡប់មកវិញកំពស់ធំហើយមួយទៀតនេះទៅ បាត់ក៏មិនដឹង ថា ដំណឹងយ៉ាងម៉េចអាម៉ានោះទេណាម៉ែម៉ែធ្វើចិត្តទៅត្រជាក់សិនណាទៅក្នុងសិនខ្ញុំនឹងនិយាយប្រាប់ម៉ែពីប្តីខ្ញុំឲ្យលម្អិតជាងនេះនៅពេលដែលម៉ែបានស្ដាប់ហើយម៉ែប្រកាសជាលេងជ័យកូនទៀតឯងបាទពិតមែនហើយម៉ែខ្ញុំនឹងទទួលខុសត្រូវចំពោះសេនីតខ្ញុំមិនមានគំនិតបោះបង់សេនីតចោលទេ បើខ្ញុំលើកំណត់របស់បងនឹងចង់ខ្ញុំមិនមែនមកជួបម៉ែអញ្ចឹងទេម៉ែលើប្តីខ្ញុំនិយាយអត់គាត់មានទំនួលខុសត្រូវជាមួយខ្ញុំជាងប្តីដែលការពេញច្បាប់នឹងទៅទៀតតាម៉ែតាជួបតែសិនណា តិចនោះអញប្រកាសជាបែកទុំតក់ខានទេនេះចរឹកមិនកែឪពុកទឹកស្លាប់អត់កែចរឹកសោះតែដល់ខ្លាចបើគួរណាមិនអត់ស្ងាយវាទេវាអត់ខ្លួនឯងទេវាបំផាយខ្លួនឯងដល់ថ្នាក់នឹងនេះចាកូនប្រុសមួយទៀតចូលបាត់មកពុកឲ្យស្គាល់ឆឹងវាខឹងមកមិនសោះយកអាណាមិនគិតសោះនេះមិនដឹងហ៎មិនមិនឆ្កាយទេនេះអត់មានតាណែដើរលឿនមកវិញ ចាំមានគេមកអត់តន់ឃើញសូស្រុបចាប់មានអានេះវិញហេទីតែមួយនេះតែមួយនេះតែនេះមានទ្វារដៃដាក់គាត់ណាបើចាំតែគេមកឃើញងាប់ហើយវើយអាចចង្រៃយកនេះវើយមាត់ហើយស៊ីបើស៊ីបោកម៉ែតែអញឃើញតែ មានរបស់ច្រើនវិញហើយណាមួយមិនចាំតែការលើទេវិញណែណាណាមែនចោលចោលចោលចោលចាក់មួយចោលចោលចោលចោលចោលអឺមាននឹងសោះទៅណាបាត់ហើយ តាមយើងតាន់តិចគេស្គាល់មុខយើងទៅអើយអីតោះដេកតោះតោះតោះទៅទៅទៅអាឡូអូនចាបងហើយនេះអូននឹកបងឯងខ្លាំងណាស់ណាបាត់មួយថ្ងៃហ្នឹងចង់ជួបបងឯងមែនតើព្រោះអូនអត់មានតែគេជួយអូនទៅញ៉ាំអីនៅខាងក្រៅសោះទ្រាំបន្តិចសិនណាអូន មិនយូរទេបងនឹងត្រអូនហើយដោយសារតែបងនេះមានការងារផ្ទាល់ខ្លួនចុះតាមខេត្តបែកុំកុហកអូនណាអូនចាំបងឯងតែបងឯងដល់ពេលហាក់ឃើញបងឯងមើលទៀតអូនទៅបងឯងដល់ខេត្តខេត្តអូនអត់និយាយលេងទេណាហើយចុះមកតាមបងធ្វើអីទៅបងនឹងតាមរអូននៅភ្នំពេញវិញទេតាអូនក៏ដឹងដែរថាបងជាមនុស្សបែបណាបងហ៊ាននិយាយគឺបងហ៊ានធ្វើជាមនុស្សប្រុសមួយទាំងមូល បងមិនដែលចេះស្រឡាញ់ស្រីណាស់ហើយបោះបង់គេចោលទេអូនណាឮបងនិយាយអត់ត្រៀមរបស់ឆ្ងាញ់ឆ្ងាញ់ទុកឲ្យបងផងណាមិនយូរទេបងនឹងទៅរកអូនហើយស្រឡាញ់មួយតែមិនលាក់ទៅក្រលេខ3លូតលាស់ដោយភាពរីករាយស្មានជីវិតរស់រវើង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 ថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងពូស្វាលូជែលកាត់បន្ថយអាស៊ីតក្រពះបានយ៉ាងមានប្រសិទ្ធភាពជោគជ័យរាល់ថ្ងៃជាមួយ Milo ស្ទីងជីវិតប្រកបដោយភាពស្វាហាប់ក្តីស្រឡាញ់មួយតែមិនធម្មតាទេ ការងារចុះខែតែប៉ុណ្្នឹង ជាមួយស្រីមែនហើយមិនមកឆត់ទូរស័ព្ទបងបោះចោលចឹងហ៎អើម៉ាម៉ាអូនបោះចោលមានដូននេះស្រីល្ងងដែលខាច់ប្តីខ្លួនឯងនេះកំពុងតែនិយាយមួយស្រីហើយនៅលួចឆោស្ដាប់ហ្នឹងមែនបងកំពុងតែនិយាយទូរស័ព្ទមួយភ្ញៀវនៅភ្នំពេញហើយរាល់ថ្ងៃនេះអូនឯងបានលួចចាយទូរស័ព្ទបងទៅហើយមិនបាននិយាយអញ្ចឹងក្រែងមកជាអ្នកប្រាប់ខ្ញុំហ៎ថាមកចិញ្ចឹមខ្ញុំមិនណាខ្ញុំធ្វើអីនោះមែនបងចិញ្ចឹមអូនឯងតែកុំភ្លេចណា ថាយើងមិនមែនជាប្តីប្រពន្ធណាយើងយកគ្នានេះដើម្បីតែសុបាយតែប៉ុណ្ណោះបងអណៃមិនព្រមជាមួយបងស្មានតែពុះអណៃនឹងផើមហ៎អាប្រមអត់ឆ្កែលុយនិយាយជាមួយស្រីប៉ុណ្ណឹងហើយយើងតាមតន់ធ្វើជាខឹងយ៉ាងម៉េចហ៎អញអូនឯងទៀតភ្លាមអើយយកអីមកកឹតអ្ហា ខ្លួនឯងនេះក្រែងធ្វើការក្នុងហាងម៉ាសាប្រុសរាប់ភ្លេចអីអាប្រុសមួយណាដែលថាមិនរំដងខ្លួននេះឯងបានយើងនេះយកក្បាលនេះឯងនឹងហើយនឹងធ្វើជារឹកត្រឹមត្រូវទៀតឯងហាឈប់បើនៅតាមឈប់ទៀតយើងទៅភ្នំពេញវិញឯងយ៉ាងម៉េចចង់ឲ្យអាកូននេះវាកាត់មកគ្មានដល់ទទួលស្គាល់ហ៎ ឲ្យមានតែម៉ែហ្នឹងឯងអាចឹកឆ្កែមនុស្សដូចឯងនេះគ្មានស្រីឥឡូវគ្រប់10ឯណាមកយកឯងទេបើក្រៅពីយើងឆ្កែក៏វាមិនមើលមកឯងដែរអើបើគិតថាយកយើងបានណាក៏ត្រូវទុកចិត្តឲ្យបានដែរព្រោះយើងនេះជាមនុស្សចូលចិត្តសុបាយច្រើនក្រែងតាំងពីដើមមកនាងដឹងដែរតើអី លើលើលឿនតិចប្រយ័ត្នប្រយ័ត្នតិចផងលើដែរស្រួលជំរាបសួរលោកតកែបាទជំរាបសួរលោកប៉ូលីសមកកន្លែងខ្ញុំទាំងព្រឹកនេះមានការអីមែនទេខ្ញុំមកនេះខ្ញុំចង់ដឹងរឿងពីលោកតកែខ្លះអឺខ្ញុំមកនេះ មានរឿងបន្តិចបន្តួចចង់សាកសួរលោកតកែលោកប៉ូលីស សួររឿងអីទៅគឺអញ្ចេះណាលោកកែការប្រយុទ្ធមិញនេះ មានចោរពីរនាក់លួចទៅកោះផ្ទះអ្នកជិតខាងនៅក្បែរក្បែរនេះហើយម្ចាស់ផ្ទះនោះបានដេញតាមចោរនោះរហូតដល់បណ្ដុំក្បែរផ្ទះលោកតកែក៏ស្រាប់តែបាត់ខ្លួនតែម្ដងលោកបលីនេះមានន័យថាម៉េចចោរចំមកលួចកន្លែងខ្ញុំដែរអូខ្ញុំគ្រាន់តែចង់ដឹងតែប៉ុណ្ណោះព្រោះខ្លាចថាចោរពីអ្នកនោះវានឹងមកលួចធ្វើអីនៅកន្លែងលោកតកែម្ដងទៀត ព្រោះបើតាមពាក្យបណ្ដឹងរបស់ម្ចាស់ផ្ទះបាននិយាយប្រាប់ពីភិនភាកចោលដែលបានកោះផ្ទះគាត់នោះកាលពីយប់មិញគឺប្រហាក់ប្រហែលទៅនឹងកម្មករពីរនាក់ដែលបានមកធ្វើការលើអីវ៉ាន់នៅទីនេះមិនដែរទេលោកប៉ូលីសកម្មករខ្ញុំយប់ឡើងគឺវាមិនដែរចេញពីផ្ទះទេ បើវាចង់ចេញតាណាក៏វាមកសួរខ្ញុំដែរហើយខ្ញុំចាប់ពួកវាក៏ខ្ញុំដឹងថាចរិតពួកគេនេះយ៉ាងម៉េចដែរមិនអីទេលោកកែខ្ញុំមកនេះមិនបានចោទអ្នកណាទេ ខ្ញុំគ្រាន់ចង់ដឹងប៉ុណ្ណោះខ្ញុំខ្លាចថាកម្មករលោកតកែនេះពាក់ព័ន្ធនឹងរឿងនឹងដែរចឹងខ្ញុំជម្រាបលាសិនឯតកែបាទសូមអញ្ជើញតោះការលឿនលឿនតិចទៅណាប្រយ័ត្នតិចទៅបាទលោកតកែតោះទៅលឿនលឿនណា គ្រាន់តែប្តីផឹកស្រាហ្នឹងចូលមើលដែរចង់មករករឿងទៀតអ្ហ៎អឺពុកម៉ែអង្កើតវាថ្លង់អើបើថ្លង់ទៅអង្គុយកន្លែងផ្សេងទៅវាស៊ីបាយចូលហើយជុលពេកអើយមានសិតតែម្ចាស់បាយដាក់ញ៉ា ក៏ជាសិទ្ធិរបស់ខ្ញុំដែរកុំកុំមកជើញដាក់អញ្ញាសោះតិចថាយើងមិនបានប្រាប់ខ្ញុំមានតងន់ពោះប៉ុនកញ្ជើទៅហើយនៅមានអារម្មណ៍អង្គុយផឹកស៊ីសុបាយទៀតហើយម៉េចមកឲ្យខ្ញុំអង្គុយកើតតុកហើយដល់តែពេលកើតកូនណាយកកូនទៅពេលទៅចាប់បាត់ណាព្រោះមនុស្សយើងចូលចិត្តសុបាយមិនដែលកើតតុកចំពោះអ្នកណាវើយអាប្រុសពេលដៀលយើងហ៎បើយើងពៀលហ៎ អាអ្នកដែលមកយកយើងនេះវាមិនលើសពីយើងបានទេអាកម្រោះយើងណាអើយអើយអើយកូនខ្ញុំអើយអើយបងបងខ្ញុំអើយអើយអីយ៉ាងម៉េចដែរខ្ញុំជប៉ុនអាម៉ែជប៉ុនខ្ញុំជប៉ុនណែឯងនឹងការទៀតហ៎ឆាប់ដំដំអ៊ុបទៅពេទ្យទៅកូនចុះឲ្យលឿនមកបើកូនអូយទៅពេទ្យទៅពេទ្យផងមកថយចុះវិញ ម៉ែម៉ែកូនខ្ញុំនៅណាម៉ែមិនបានអត់ទាន់ឃើញមកអញ្ចឹងម៉ែម៉ែម៉ែឆ្លើយនឹងខ្ញុំមែនអត់អណាកូនខ្ញុំមិនបានម៉ែនៅស្គីអញ្ចឹងគឺគឺកូនឯងកូនកូនខ្ញុំមិនម៉ែម៉ែប្រាប់មកគឺកូនឯងគេទៅនឹងបងនេះ ក្តីស្រឡាញ់មួយដែលមិនលាក់ទៅក្រលេខ3លូតលាស់ដោយភាពរីករាយស្មានជីវិនរស់រវើងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង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 ជោគជ័យរាល់ថ្ងៃជាមួយ Milo Sting ជីវិតប្រកបដោយភាពស្វាហាប់ក្តីស្រឡាញ់មួយតែមិនអត់អត់ទេម៉ែខ្ញុំអត់ជឿទេម៉ែកូនខ្ញុំនៅណាម៉ែម៉ែកំប្រាប់ថានេះជាកូនខ្ញុំស្រីនេះគឺកូនឯងពិតមែនណាកូន មកពីគេកាក់គ្រប់ខែហ្នឹងណាអត់ទេអត់ទេកូនខ្ញុំអាចមកអញ្ចឹងឯងវាអាក្រក់ខ្លាំងណាអត់ទេខ្ញុំវាចេញទៅម៉ែខ្ញុំអត់ចង់ឃើញទៅទេកូនឯងស្ដាប់ម៉ែណាកូនគេពិតជាកូនរបស់កូនពិតមែនណាហើយការដែលគេមានរូបរាងបែបនេះក៏ព្រោះតែគេកើត4ថ្ងៃកំណត់ ពេលនេះសូមអ្នកមីងជួយមើលបងស្រីផងព្រោះនាង សម្រាប់កូនមុនថ្ងៃកើតហើយរឿងសំខាន់បំផុតនោះគឺបងស្រីរៀងខ្សោយបន្តិចអញ្ចឹងហើយម្លងពេលនេះជួយមើលថែសុខភាពបងស្រីឲ្យបានល្អផង តែខ្ញុំត្រូវយើងធារកនេះទៅដាក់ក្នុងកែវឲ្យ បានរឹងមាំសិនណាព្រោះថាធារកនេះរៀងខ្សោយខ្លាំងដែរចាស់អ្នកគ្រូប៉ែតម៉ែអត់អត់ប្តីខ្ញុំ មិនបានអត់ទាន់ឃើញវាមកអញ្ចឹងស្រីឌីតប្តីរបស់កូនគេរត់បាត់ហើយណាមកថាម៉េចប្តីប្តីខ្ញុំប្តីខ្ញុំមិនអាចរត់ចុះខ្ញុំងាយងាយអញ្ចឹងអត់ទេអត់ទេខ្ញុំខ្ញុំមិនជឿម៉ែខ្ញុំមិនជឿសិនីតសិនីតសិនីតស្ដាប់ម៉ែណាកូនស្ដាប់ម៉ែណាបើ បើគេនោះពិតជាស្រឡាញ់ខ្លួនឯងពិតមែនគេមិនធ្វើអញ្ចឹងដល់ឯងនោះទេណាឯងឃើញទេនេះគឺជាប្តីដែលឯងថាល្អដែលឯងស្រឡាញ់ដែលឯងជឿរឿងខ្លួនឯងឥឡូវនេះវាទុកឯងចោលទុកឲ្យឯងឆ្លងទលាមនេះឯងចឹងហើយវាក៏រត់ទៅក្នុងពេញបាត់អឺអឺប្រចាំសៀន ប្រពីលអាយ៉ានឹងកាត់ទៅម្នាក់ឯងអឺម៉ែខ្ញុំសុំទៅតាមផ្លែសិនណាព្រោះខ្លាចសេនីតអស់ស្រងទៅពិបាកយកយប់ឡើង អេចុះស្រងក្រែងចិន្តាទើបយកពីផ្ទះមកតាកូនកូនឯងដែលទៅផ្ទះធ្វើអីអូគឺថាខ្ញុំចង់ទៅយកហើយហ្នឹងម៉ែពូខ្លាចម៉ែពិបាកយប់ឡើងខ្ញុំទៅតាមផ្លែទេម៉ែតាមមកទូទៀតខ្ញុំមកវិញហើយបាទអញ្ចឹងកូនឯងប្រញាប់ទៅទៅណា ហើយក៏ប្រញាប់មកវិញដែរព្រោះខ្លាចព្រៃនិតនេះគ្មានអ្នកណាគេជួយណាកូនណា បាទម៉ែខ្ញុំដឹងហើយតាអញ្ចឹងខ្ញុំទៅសិនណាម៉ែតាមចាទេខ្ញុំមកវិញហើយម៉ែមើលថែសនិតផងណាហើយចុះគេក៏ទៅយូរយូរម៉េះណាមើលចោះស្មាននឹងទៅហើយនេះអ្ហ៎ មិនកើតទេទេទៅរកចន្ទាសិនអូយទូរស័ព្ទអូយនេះអាឡូអាឡូចន្ទាចាម៉ែខ្ញុំមកដល់ឡើងហើយម៉ែមកចាំទិញម្ហូបឯណាខ្ញុំធ្វើម្ហូបផ្ទះយើងទៅហើយឯងអូយកូនម៉ែមិនបានសួរកូនរឿងនឹងទេណាគឺគឺម៉ែចង់សួរថាឯងមានឃើញប្តី ស្រីនិតគេទៅផ្ទះឬក៏អត់ហ่าកូនប្តីនិតប្តីនិតកើតបានមកផ្ទះវិញតាំងពីជូនទៅពេទ្យម៉ែហ่าម៉ែហ៎ថាម៉េចនេះប្តីស្រីនិតអត់បានទៅផ្ទះទេអីកូនចាមែនអីអូយគឺគឺវីវើហើយណាចិន្តានេះប្តីស្រីនិតប្រកាសជារត់ចោលស្រីនិតហើយកូនគេហើយណាម៉ែនិយាយថាម៉េចហ្នឹងគឺគឺប្តីស្រីនិតនឹងណាគេច្បាស់ជារត់ចោលស្រីនិតហើយនឹងកូនគេហើយ អឺចិនដែរឥឡូវជិះចុះណាកូនឯងមើលពេទ្យឥឡូវនេះមកណាមកឲ្យលឿនមកចាម៉ែខ្ញុំដឹងហើយនឹងហើយបានហើយចឹងកូនអើយបាចៅមិនណាកុំយំណាចៅណាអឺនឹងយំអាអេអេចៅ ពីទៀតអ៊ំឆង់ដាក់គោបានលើហើយមកអ៊ំមកហើយចៅអ៊ំមកហើយអូយបាយមកហើយបានបំហើយគេមកខ្ញុំណាអឺឲ្យម៉ែទៅសម្រាប់ទៅទៅខ្ញុំមើលគេវិញអឺខ្ញុំមីនឹកណាមកមីនឹកណាមីមីមីមីមីនេះឯងថ្ងៃជប់សម្រាប់ហើយនៅមិនបានសម្រាប់ទៀតនៅមួយឆ្លៀតជួយមើលក្មួយទៀតនេះ ម៉ែឲ្យខ្ញុំមើលនៅផ្ទៃបេកាទៅយ៉ាងណាយ៉ាងណាក៏គេជាក្មួយខ្ញុំដែរណាម៉ែណាចាស់ណាលៀនម៉ែមិនដឹងថាជាតិមុននេះម៉ែធ្វើបន់អីទេ បានជាមកបាន កូនដូចជាឯងនេះល្អយ៉ាងនេះឯងមិនដែលធ្វើឲ្យម៉ែពិបាកចិត្តម្ដងណាទេ ដឹងតែពីរលុយជួយទិញទៅដោះគោឲ្យក្មួយទៀតម៉ែកុំនិយាយច្រើនអីកុំឲ្យម៉ែប្រហែលចិត្ត គ្រឿងណាដែលវាត្រូវហួសហើយឲ្យវាហួសទៅទោះបីជាម៉ែយកវាមករំលឹកក៏វាបានផលអីដែរហើយរឿងធីវិញខ្ញុំឲ្យមិត្តភ័ក្ដិខ្ញុំទៅសើព្រួយហើយចង់ដឹងថាគេនឹងធ្វើការនៅណាតែខ្ញុំប្រាប់ម៉ែតាមក្រោយវិញណាមកមកអត់អត់អត់ម៉ែមិនណាអូយចៅឃ្លានចៅអូអូអូអូអេហើយឯងផ ក្រេម្សៅនៅប្រុងទៅណាហ្នឹងហ៎ខ្ញុំទៅនៅភ្នំពេញវិញហ្នឹងម៉ែខ្ញុំទៅធ្វើការនៅកន្លែងចាស់ថាម៉េចនេះឯងប្រុងទៅធ្វើការវិញហ៎ចាខ្ញុំដេកស៊ីនៅផ្ទះយូរហើយណាមួយខ្លាចបងដែរអត់សោះលើទុកឲ្យម៉ែហើយនេះឯងនៅសៃខ្ចីឯងក៏តង់ទៅអញ្ចឹងហ្មងហីបើសិនជាឯងមិនអាណិតកូនក៏ឯងក៏ពីខ្លួនឯងដែរអូយហើយនេះបងឃើញតារងថ្ងៃហ្នឹងបងធ្វើការរងចាក់បបាក់សឹងអីហើយមិនចាំមកនៅមកផ្ទះនេះ ហើយខ្ញុំក៏ដេកស៊ីកម្លាំងញើសឈាមបងបានយូរទេព្រោះខ្ញុំក៏ត្រូវការហៅលុយទិញទៅដោះគោឲ្យកូនខ្ញុំបើដែរហើយចោម៉ែគិតថាឯងនេះកុំទាន់អានទៅអីអីព្រោះថាសរសៃឯងវានៅខ្ចីនៅឡើយទេណាកូនម៉ែគិតតែអញ្ចឹង ការងារខ្ញុំមិនស្រួលជាងការងារម្ដាមិនបាច់ប្រឹងអង្គុយដេករាប់ម៉ោងទេអង្គុយតែកន្លែងមិនសិនតិចក៏បានលុយមកងាយដែរ ហើយឯងព្រមទៅថ្ងៃនេះតែម្ដងហើយចាគឺខ្ញុំទៅថ្ងៃនេះហីនៅពេលដែលខ្ញុំបើកលុយខ្ញុំនៅផ្ញើម៉ែទិញក្រដាស់គោកូនខ្ញុំបើបើនៅផ្ទះមានតែដេកមើលមុខគ្នាហ្នឹងសម្រាប់កូនបាន2ខែក៏វាមិនស្លាប់ដែរគ្រាន់តែធ្វើការប៉ុណ្្នឹងហ៎គឺខ្ញុំទៅឯម៉ែមកដែរខ្ញុំទៅឯហើយនេះឯងអកថាឯងចង់មើលមុខកូនសិនទេឯងខ្ជិលមើល មានម៉ួយច្រើនខានទេហើយច្បាស់ជាឈ្នះអត់មានស្រូវនៅទីនេះក្នុងចំណោមពួកឯងនេះប្រកាសជាមានអ្នកណាមួយជាអ្នកលួចលួចយើងណាឯងមិនដែរឆាប់ទៅយកកបោខើមកវាទេហើយមិនឆាញ់មកលោកតកែខ្ញុំខ្ញុំដឹងដឹងដឹងខ្លួនខុសណាតកែលោកចាប់វានេះយកទៅដាក់គុកទៅលោកតកែតកែអូអាឡូម៉ែ ម៉ែដូចជាខ្វះពេលខំមកខ្ញុំខ្លាំងណាស់នេះខ្ញុំកំពុងរវល់ម៉ែចាំខ្ញុំតនេតបានណាណែនាងសំដីនេះបើសិនជាប្រពន្ធយើងយើងមិនថាទេនាងឯងគ្រាន់តែស្រីដែលយើងរើសបានពីកន្លែងម៉ាស្សាទៅហើយកុំខ្លាំងពេកប្រយ័ត្នអត់ចម្រោកនៅទៅទីមកកម្រាបខ្ញុំអាអាខ្លួនឯងមានលុយដើរចេះដើរស្រីគ្រប់គ្នាអញ្ចឹងហីត្រូវហើយយើងមានលុយយើងចង់ចិញ្ចឹមស្រីប៉ុន្មានក៏បានដែរនាងឯងគ្មានសិទ្ធិមកសម្លេងធ្ងន់ដាក់យើងអញ្ចឹងហីយើងឲ្យប្រពន្ធណាចាស់ប្រពន្ធនឹងទៅ កុំគៀមគៀកាពេកក្តីស្រឡាញ់មួយតែមិនភ័យព្រួយខ្លាចមានថ្ងៃប្រែក្តីស្រឡាញ់ដែរមិនចេះក្បត់មិនចេះសាវ៉ា